វាស្កាតែវាបើស្កាឥឡូវយើងឆែកវាហើយហើយឆែកវាហើយហើយឥឡូវយើងចាប់តាមទាំងអស់គ្នាដំបូងយើងដេវាឆែកហើយឥឡូវយើងតម្លាក់អានេះតម្លាក់នេះមួយសិនអានឹងសោវាបើអត់តម្លាក់វាក៏ជាការដែរ ហើយយើងទៅឡើងកែវា3ក៏បានអាហ្នឹងយើងរៀបដំបូងតោះឥឡូវធ្វើការអឺលើកដងលើកដងមិនគេខាងនេះខាងស្រាមនេះទាញវាមកក្រោយគឺលើកដងឡើងលើទាញវាមកក្រោយនេះលើកដងឡើងលើដល់ពេល ទម្លាក់ទៅក្រោមទម្លាក់ដងរុញទៅក្រោមស្មាទម្លាក់ដងទម្លាក់ដងហើយទម្លាក់ដងចាំហ្នឹងណាអានេះលាដងមួយកណាត់ត្រឹមប៉ែហ្នឹងរុញវាទៅមុខលាដងរុញទៅមុខយេរុញទៅមុខចឹងលាដងពេលទាញមកក្រោយវិញក្តោបក្តោបដងក្តោបដងចូលក្នុង មកក្រោយកដោបដងចុកក្នុងរួចទៅមុខវិញលាដងលាដងហើយកដោបដងវិញទាញឲ្យស្មើស្មើពេលហ្នឹងចឹងមិនដឹងចាំណាឥឡូវយើងលើកដងវាតិចសិនលើកវាឡើងលើតិចសិន ឥឡូវយើងក្តោបប៉ែលក្តោបប៉ែលយើងទាញវាមកក្នុងចេះមកក្តោបប៉ែលទៅពេលចេះលាប៉ែឥឡូវយើងមើលប៉ែទាំងអស់គ្នាមិនយើងចាំណាយើងទាញក្នុងក្តោបប៉ែនេះក្តោបប៉ែនេះក្តោបហើយលាទៅវិញលាទៅវិញរុញវាទៅខាងលាអានេះក៏លាដែរនេះ វាហើយក្តៅប៉ែលទាញក្នុងលាប៉ែលរុញទៅខាងយើងហៅដល់វាតិចយើងបីយើងបើខ្លួនឥឡូវនេះក្វល់ខ្លួនរុញដូចលាប៉ែអញ្ចឹងតែខាងឆ្វេងក្វល់ខ្លួនរុញទៅខាងចេះក្វល់ខ្លួន ងវិញហ្នឹងហើយមានតែប៉ុណ្្នឹងទេបើឆ្លាច់ពេញចិត្តវីដេអូនេះចង់ឲ្យខ្ញុំបរៀន comment ហើយនឹងអឺជួយ subscribe channel YouTube ហ្នឹងអរគុណច្រើនមានតែប៉ុណ្្នឹងបើឆ្លាច់ខ្ញុំជួយ subscribe channel YouTube នេះមួយអូខេបាយបាយចង់បានវីដេអូថ្មី comment មក